គិតខុសមានទុកច្រើនណាស់សុខទុកនោះវាកើតពីរបៀបគិតរបស់យើងហ្នឹងហើយបើសិនជាគិតត្រូវក៏ធ្វើឲ្យបានសុខច្រើនណាស់ដូចនៅក្នុងអរិយមគ្គអង្គ8របស់ពុទ្ធអង្គណៃយល់ត្រូវនឹងជាចំណុចចាប់ផ្ដើមដំបូងនៃការរួចផុតទុកទៅត្រឡប់មកវិញថា ត្រូវតាអភិវឌ្ឍការគិតនឹងឲ្យ បានត្រឹមត្រូវតាមរយៈការអានសិភៅស្ដាប់ការណែនាំពីអ្នកចេះអ្នកដឹងអ្នកដែលមានបទពិសោធន៍ក្នុងជីវិតនឹងបានច្រើន ទៅ ធ្វើឲ្យជីវិតយើងរឹងមាំអញ្ចឹងបើឧទាហរណ៍ថាគិតខុសគិតខុសវានាំឲ្យកើតទុកច្រើនណាស់បើគិតត្រូវវិញវា ត្បិតថាជីវិតហ្នឹងវាមានទុកមែនប៉ុន្តែវា ជាមូលដ្ឋាននៃការសាងសេចក្តីសុខទៅវិញរឿងរឿងរ៉ាវនៅក្នុងជីវិតនេះវាមិនមែនចេះតែបានតាមចិត្តរហូតទេវាមានពេលខ្លះរស់ស៊ីចំណេញវាមានពេលខ្លះរស់ស៊ីខាតវាមានពេលខ្លះគេសរសើរវាមានពេលខ្លះគេស្ដីឲ្យ វាមានពេលជួបវាមានពេលព្រាត់ដោយ មិនបានត្រៀមទុកជាមុននៃអញ្ចឹងទៅវាមានពេលជាវាមានពេលឈឺវាមានរឿងដែលកើតឡើងដោយមិនមិនបានព្រៀងទុក ហើយវាហួសពីការស្មានក៏សឹងមានដែរអឺអញ្ចឹងបើឧទាហរណ៍ថា យើង តាំងខ្លួនថាឧទាហរណ៍ដូចជាអ្នកទទួលភ្ញៀវ ក្នុងហាងឬក៏ក្នុងសន្តាគារអញ្ចឹងធម្មតាភ្ញៀវមកលេងមកដេកសន្តាគារឬក៏មកទទួលទានអាហារហ្នឹងវាមានអ្នកខ្លះភ្ញៀវខ្លះក៏ស្រួលវាមានភ្ញៀវខ្លះក៏ពិបាកចឹងដែរអញ្ចឹងតើយើងត្រៀមចិត្តឲ្យហើយថាបើភ្ញៀវល្អក៏យើង ទទួលរយៈបើភ្ញៀវមិនល្អហ្នឹងក៏ត្រូវត្រៀមចិត្តរបៀបអឺតំណាក់តំណងមួយគាត់យ៉ាងម៉េចកុំឲ្យមានរឿងធំអឺ យ៉ាងណាក្នុងជីវិតនឹងក៏អញ្ចឹងដែរបើកើតមកជាកូនអ្នកក្រចឹងចុះបើអ្នកគិតខុសបន្ទោសម៉ែបន្ទោសឪថាធ្វើម៉ែធ្វើឪគេមិនក៏ក្រអត់មានលុយគ្រប់គ្រាន់ចាំចឹងអាហ្នឹងបន្ទោសបន្ទោសជោគវាសនាថាវាអន់ជាងគេហើយ ធ្វើឲ្យជីវិតហ្នឹងវាទៅជាខូចឧទាហរណ៍ថាបើសិនជាអឺអតីតមកកើតមកវា negative ហើយដល់ពេលយើងមួម៉ៅក្តៅក្រហាយវា negative ទៀតដល់ពេលជាលទ្ធផលវា negative ថែមអឺអញ្ចឹងតោះឡើយយើងរៀនមើលចំណុចល្អដែលមាននៅក្នុងជីវិតនឹងត្បិតតែយើងគ្មានលុយច្រើនដូចគេ ផ្ទះមិនធំដូចគេមិនមានម៉ែឪមានលុយទ្រព្យសម្បត្តិច្រើនដូចគេប៉ុន្តែយើងនៅមានជីវិតនៅ មានដៃមានជើងមានភ្នែកអានៅ មានតិចនៅមានខួរក្បាលល្អដើម្បី ជាមូលដ្ឋានក្នុងការផឹងផែងបន្តទៅទៀតយើងអឺជីវិតនេះមិនដូចគ្នាទេកុំកុំប្រៀបធៀបតែហេតុអីបាន គេល្អជាងខ្ញុំហើយខ្ញុំមិនក៏អន់ជាងគេ ហើយដេកកើតទុកនឹងនឹងអ្វីដែលដែលយើងអត់ណាហើយហើយប្រៀបធៀបជាមួយគេមានបានជាងយើងមិនមែនហាមមិនឲ្យប្រៀបធៀបទេយើងរៀនពីគេហេតុអីបានគេមានគេបានប៉ុន្តែកុំប្រៀបធៀបដើម្បីបន្ទុចបង្អាក់បន្ទោសបង្អាប់ខ្លួនឯងអឺហើយយើងយ៉ាងហោចណាស់បើវាបាត់បង់អ្វីអ្វីទៅ ពីម្សិលមិញឬក៏ថាបាត់ឡានបាត់ម៉ូតូគ្រោះថ្នាក់បាត់បង់ក្រុមគ្រួសារគេខ្ចីលុយមិនសងអីបាត់បង់អស់លីងហ្មងប៉ុន្តែក៏គង់នៅមានជីវិតក៏គង់នៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តទៀតដែរហើយបើយើងគិតខុសយើងដេក ស្ដាយក្រោយយើងមួម៉ៅក្តៅហែងជាមួយនឹងអ្នកដែលធ្វើអ្វីមិនល្អជាមួយយើងយើងបន្ទោសស្ដីបន្ទោសខ្លួនឯងថាមិនគួរធ្វើអញ្ចឹងមិនត្រូវធ្វើអញ្ចឹងហើយអញ្ចឹងយើងបង្កើនទុកថែមទៀតអាទុកបាត់បង់នោះជារឿងមួយហើយប៉ុន្តែអាទុកមួម៉ៅក្តៅក្រហាយរឿងដែលបាត់បង់នោះវាជាការបង្កើតកូនបង្កើតចៅទុកបន្តទៅទៀតវាឧបមាដូចថា កមុំស្អាតណាមួយដួលទៅវាឆែបមុខបន្តិចចឹងចាស់អាការពីដួលឆែបមុខមួយហ្នឹងវាជាទុកមួយឯប៉ុន្តែអាមកដេកកើតទុកតែថាតិចសង្សារអញឈប់ស្រឡាញ់អញទៅតិចទៅក្នុងជំនុំចំណោមគេមើលមុខមើលមាត់អញគេមើលងាយអញទៅតិចវវខាតតុក10តុកអីចឹងទៅវាវាបង្កើតទុកអាហ្នឹងអាហ្នឹងអឺ អាការបាត់បង់ហ្នឹងជាទុកមួយឯងប៉ុន្តែអាគិតខុសធ្វើឲ្យទុកហ្នឹងកាន់តែកើនឡើងជាងយើងអត់ចេះទទួលយកការពិតនៃជីវិតយើងប្រឆាំងជាមួយការពិតអញ្ចឹងយើងយើងជាអ្នកកើតទុកឧបមាថាឆែកមុខដួលទៅឆែកមុខឥឡូវយើងទៅយើងទៅមួម៉ៅក្តៅក្រហាយរឿងឆែកមុខហ្នឹងសួរថាវាបានអីមកវិញអើបើថាចង់ស្អាតទេទៅឲ្យពេទ្យគេ អាម៉េចធ្វើម៉េចឲ្យវាស្អាតមកវិញមកអាហ្នឹងវាជារឿងមួយថ្មីទៀតទៅប៉ុន្តែបើយើងដេកមួម៉ៅក្តៅក្រហាយអារឿងដែលកន្លងហួសទៅហើយហ្នឹងវាអត់អាចទៅដូរអតីតកាលបានទេអាហ្នឹងគិតខុសអត់បើនៅក្នុងធម៌លោកហៅកុកកច្ចៈគឺក្តៅក្រហាយរឿងដែលកន្លងផុតមកហើយហ្នឹងអឺអញ្ចឹងតើឡើយយើងរៀនរៀនកប់ខ្មោចអតីតកាលហ្នឹងចោល ទៅកុំសូវគាស់វាយកមកហាត់ពេកប៉ិនបើសិនជាគាស់ក៏គាស់មកជាមេរៀនប្រាប់ខ្លួនឯងថាកុំធ្វើអញ្ចឹងទៀតឬក៏គាស់ដើម្បីប្រាប់អ្នកដទៃថាខ្ញុំធ្វើខុសហើយកុំធ្វើតាមខ្ញុំទៀតអញ្ចឹងអតីតកាលហ្នឹងមិនមែនថាមិនអោយរំលឹកទេអតីតកាលរំលឹកប៉ុន្តែឲ្យរំលឹកក្នុង លក្ខណៈជីវិតជំនាញអញ្ចឹងគឺបានលទ្ធផលទៅជីវិតជំនាញវិញអឺ ឧបមាដូចជាថាយើងគេស្ដីឲ្យគេថាឲ្យចឹងចាស់យើងធ្វើខុសអីហើយដល់ពេលម៉ែស្ដីឲ្យប្រធានស្ដីឲ្យយើងຕົកសិចយើងមូម៉ៅយើងមកក្នុង Facebook នឹងដាក់ទៅផុសទៅថ្ងៃនេះក្តៅកាហាយមេស្ដីឲ្យឬក៏ຕົកសិចណាស់ថ្ងៃនេះរឿងក្នុងផ្ទះអីចឹងទៅ អឺអាអារឿងខុសហ្នឹងវាជារឿងមួយតែដល់ពេលយើងយើងរបៀបឆ្លើយតបទៅនឹងព្រឹត្តិការណ៍ហ្នឹងវាវាខុសដែរវាវា negative ដែរចឹងលទ្ធផលមិនអស់ប៉ុន្តែផ្ទុយទៅវិញឧបមាថាបើយើងកើតមកក្រពិបាកអត់មានទ្រព្យសម្បត្តិមិនមានកិត្តិយសគេឈ្មោះទេ ប៉ុន្តែយើង ចាត់ទុកថាវាជាឱកាសមួយនៃការប្រឹងប្រែងឧបមាថាបើភក់ នៅក្នុងបាតបឹងនៅវត្តគុលតឹងនេះសម្បូរសម្បូរគេហៅត្រប់អញ្ចឹងវាងាប់ទៅវាคล้ายទៅជាជីអឺឬក៏បន្លែបកាកតិចកទីឬអាចគូអាចកបីអី បើអ្នកឆ្លាតគេយកអារបស់ហ្នឹងទៅ ធ្វើជាជីសម្រាប់ដាំដុះឲ្យបានផលល្អឲ្យលក់បានថ្លៃទៀតយ៉ាងណាក្នុងជីវិតហ្នឹងវាមានរឿងដែលមិនល្អវាមានរឿង អឺដែលត្រូវធ្វើឲ្យយើងក្តៅក្រហាយគេស្ដីឲ្យគេថាឲ្យរឿងអឺគេក្បត់ចឹងទៅគេស្រឡាញ់ហើយគេបោះបង់ចោលរឿងរោស៊ីខាតឬកូនមិនស្ដាប់តាមយើងរឿងគេបោកប្រាស់យើង អីចឹងទៅបើតែរឿងហ្នឹងវាមិនល្អតែគេស្ដីឲ្យហ្នឹងប៉ុន្តែមនុស្សហ្នឹងគិតថាអណែជាឱកាសមួយដែលយើង រៀនខន្តីបន្ថែមទៀតណាគេស្ដីឲ្យបើគេស្ដីឲ្យល្អអូយអរគុណគេហ៎អឺបានន័យថាយើងមាន កំហុសមែន យើងអរគុណគេហើយពីព្រោះបាន គេប្រាប់ឧទាហរណ៍បើសិនជាមុខយើងប្រឡាក់ធ្យូងអញ្ចឹងណាហើយគេប្រាប់ថាណែអូនឯងមុខប្រឡាក់ធ្យូងណាយើងសួរថាតើយើងគូខឹងអ្នកប្រាប់ហ្នឹងឯងថាអត់អត់ត្រូវខឹងទេពីព្រោះគេប្រាប់ចំណុចខ្វះខាតរបស់យើងបើយើងដើរទៅជំនុំចំណោមទាំងមុខប្រឡាក់ធ្យូងហ្នឹងយើង វាខ្មាស់គេប៉ុន្តែមានអ្នកប្រាប់ចិត្តស្មោះអញ្ចឹងយើងគួរអរគុណគេអឺមួយចំណុចទៀតឧទាហរណ៍ថាបើយើងនៅមុខកញ្ចក់ខ្លួនយើងមើលឃើញតាមមុខយើងឯងបើខ្នងយើងយើងមើលអត់ឃើញទេយើងយើងត្រូវការមនុស្សណាម្នាក់ពីក្រោយខ្នងហ្នឹងមើលសារ៉េកັບលេវអាវអីអីត្រូវជួគ្នាចឹងទៅហើយឧទាហរណ៍ថាបើយើងកັບខ្លួនឯងខុសហើយមានអ្នកដតីម្នាក់ទៀតប្រាប់ថានេះ កັບ level up ខុសបញ្ជួរហើយនៅ ខាងក្រោយហ្នឹងសម័យខ្លួនយើងហ្នឹងអត់មានរឿងអីត្រូវទៅមួម៉ៅក្តៅក្រហាយជាមួយអ្នកប្រាប់ទេពីព្រោះគេប្រាប់ក្នុងបំណងល្អហើយជាចំណុចខ្វះខាតរបស់យើងហើយយើងផ្ទុយពីមិនខឹងយើងត្រូវតែអរគុណគេទៅទៀតអ្នកដែលប្រាប់ពីចំណុចខ្សោយរបស់យើងហ្នឹងជាជាឱកាសដែលយើង អាចកែតម្រូវខ្លួនឯងឲ្យបានល្អជាងមុន អាហ្នឹងខន្តីអ្វីដែលគួរតែខន្តីគេស្ដីឲ្យជួនកាលគេលំងលំអោជាមួយយើងអញ្ចឹងទៅជួនកាលគេអ្នកចេះអ្នកដឹងគេនិយាយល្អមួយយើងអញ្ចឹងទៅជួនកាលគេលំងលំអោមួយយើងទៅហើយវាជាចំណុចខ្សោយរបស់យើងមែនអាហ្នឹងយើងគួរអរគុណគេមែនបាទមួយទៀតខន្តីដែលក្នុងរឿងដែលមិនគួរខន្តីណោះអានោះឬពិបាកអានោះអានឹងយើងត្រូវសោះហើយគេដាក់ម៉ាំងម៉ាំងម៉ាំងម៉ាំងមកហើយដល់ពេលយើងទប់មិនបានយើងម៉ាំងម៉ាំងម៉ាំងទៅវិញ អាហ្នឹងវាស្មើនឹងគេ negative ហើយ យើង negative ទៅវិញហ្នឹងយើង negative ទៅវិញលទ្ធផលវា negative ប៉ុន្តែសួរតែអញ្ចឹងយើងឲ្យគេជិះជាន់អញ្ចឹងដែរឬក៏យ៉ាងម៉េចតែមែនទេយើងនៅតែអាចឆ្លើយតបបានប៉ុន្តែឆែកមើលបេះដូងឆែកមើលចិត្តគំនិតយើងសិនថាតាយើងឆ្លើយតបនឹងទាំងកំហឹងមួម៉ៅក្តៅក្រហាយឬក៏យើងរកឱកាសណាមួយដែលវាសមរម្យមនុស្សនឹងលែងខឹងហើយ ហើយអាចនិយាយហេតុផលបានជួនកាលមនុស្សនេះមនុស្សនេះ negative ដាក់ម៉ាំងម៉ាំងម៉ាំងម៉ាំងទោះបីយើងនិយាយហេតុផលទៅក៏គេស្ដាប់មិនបានអញ្ចឹងជំរើស option ដែលល្អគឺថាយើងនៅតែរងចាំឱកាសដើម្បីបញ្យល់ហេតុផលប៉ុន្តែចាំមើលពេលណាដែលបុគ្គលនឹងតិចចិត្តសិនឲ្យវា positive សិនទៅអានឹងយើងនិយាយ positive ទៅវាបាន positive ហើយយើង បានទៅជាមនុស្សមួយដែលគេចាត់ទុកថាជាមនុស្សចិត្តធ្ងន់អានឹងអា មិនមែនមានន័យថាមនុស្សអន់ទេអាមនុស្សអន់ហ្នឹងគឺមនុស្សមិនអាច គ្រប់គ្រងអារម្មណ៍គ្រប់គ្រងចិត្តរបស់ខ្លួនឯងអាហ្នឹងបានគេហៅថាជាមនុស្សអន់អឺអញ្ចឹងស្អីក៏បានណារឿងរ៉ាវក្នុងជីវិតហ្នឹងជាសាមញ្ញជារឿងជីវិតគ្មានពីណាជិះផុតទេជាអ្នកបួសជាមនុស្សសាមញ្ញជនជាមន្ត្រីជារាជ អ្នកណាក៏ជៀសមិនផុតដែរពីលោកហៅថាលោកកធរលោកកធរហ្នឹងមិនមែនបានន័យថាធររបស់លោកទេលោកកធរលោកកធរបែរថាធរដែលកើតមានចំពោះសត្វលោកគ្រប់គ្នាទាំងអស់សូម្បីតាប្រសង់ប្រសក់ស្ដេចមន្ត្រីសូម្បីតាប្រពុតខ្លួនព្រះអង្គហ្នឹងក៏កើតដែរថា ពុទ្ធមានពេលខ្លះក៏គេនៅតែគេមកជេរព្រះអង្គពេលខ្លះក៏អត់អីឆាន់ចឹងគ្រប់គ្រាន់ចឹងទៅដែរអឺពេលខ្លះទៅគេរោរឿងរោរាវព្រះអង្គប៉ុន្តែអឺអាអាលោកធម៌ហ្នឹងវាកើតចំពោះសត្វលោកគ្រប់គ្នាទាំងអស់ពោះចំពោះចំពោះសត្វលោកទាំងអស់គ្មានពីណាជិះផុតទេប៉ុន្តែ សាមញ្ញជនយើងវាអត់មានប្រព័ន្ធការពារហ្នឹងទៅតាមភាពតែងតែលើកយកមកចិត្តរបស់យើងហ្នឹងវាអត់មានប្រព័ន្ធអូហ្សូនការពារឧទាហរណ៍ថានេះផែនដីនេះប្រព័ន្ធអូហ្សូនហើយនេះពន្លឺថ្ងៃឧទាហរណ៍ថាបើផែនដីយើងអត់មានប្រព័ន្ធអូហ្សូនការពារអឺធ្លាយទៅ ដោយសារយើងបំពុលបរិស្ថានអីចឹងទៅពន្លឺព្រះអាទិត្យហ្នឹងជះចូលមកលើផែនដីដោយនៅអូស្ត្រាលីអីតំបន់ខ្លះដែលវាធ្លាយប្រព័ន្ធអូโซនច្រើនមនុស្សដែលនៅតំបន់ហ្នឹងកើតមហារីកស្បែកចាស់ដោយសារកម្ដៅថ្ងៃនេះវាខ្លាំងពេកអឺយ៉ាងណាសាមញ្ញជនយើងយើងអត់បានដាក់ប្រព័ន្ធការពារចិត្តរបស់យើងនេះ អញ្ចឹងអារលោកលោកធរនោះវាមកប៉ះពាល់ចិត្តផ្ទាល់ផ្ទាល់ផ្ទាល់អញ្ចឹងយើងកើតមហារាជលោកធរនឹងឧទាហរណ៍ថាអឺមានលៀបអត់លៀបមានយួសទៅគេលើកឋានៈបនស័កទៅលេងធ្លាក់មកវិញអញ្ចឹងទៅសរសើរនន្ទាសុខទុកអញ្ចឹងទៅជួបព្រាត់អីចឹងទៅជារឿងធម្មតានៃជីវិតហ្នឹងហើយតលយើងរៀនទទួលទាំងសងខាងអឺយើងកុំ ចង់បានមួយហើយស្រាប់ថាបោះមួយចោលបោះវាមិនបានឧទាហរណ៍ថាយើងជួបគឺយើងជួបយើងយើងធ្វើម៉េចខាត់ព្រាត់បានវាអត់អាច ខាត់បានវាជាច្បាប់ធម្មជាតិត្រូវតែចឹងឆ្លាញ់គ្នាវាមានពេលណាមួយត្រូវព្រាត់ស្អប់គ្នាទៅវិញចឹងទៅឬក៏បើមិនស្អប់ទេក៏ត្រូវព្រាត់គ្នាទៅវិញចឹងទៅអញ្ចឹងអានេះ អាប្រព័ន្ធការពារនេះអាអូសូនការពារផែនដីនេះគឺសតិបញ្ញា ស្មារតីរបស់យើង ដែលស្វែងយល់ស្វែងយល់រៀនខន្តីរៀនអត់ធន់រៀនទទួលស្គាល់ការពិតនៃជីវិតរៀនញញឹមញញឹមទទួលទាំងរឿងល្អទទួលទាំងរឿងមិនល្អហើយដល់អញ្ចឹង អឺអាប្រព័ន្ធអូโซននោះវាអត់ធ្លុះអត់ធ្លាយទេអឺវាមកបាំងយើងនៅតែរស់នៅក្នុងសង្គមអញ្ចឹងដដែលឯងយើងរស់នៅជាមួយប្រពន្ធជាមួយកូនជាមួយនឹងសហការីធ្វើការងារក្នុងកន្លែងធ្វើការជាមួយគ្នានឹងដដែលឯងប៉ុន្តែយើងមានប្រព័ន្ធអូโซនបើសិនជានិយាយពីរឿងថ្លើមវិញយើងចាក់អង្គតិគរការពារគឺសតិបញ្ញាស្មារតី ដូចថាចិត្តនឹងរស់រាយស្រស់ស្រាយមានខន្តីមានអត់ធន់មានអមេត្តាមានករណាស្រឡាញ់ផ្ដល់សេចក្តីសុខដល់អ្នកដតីអត់មានប្រកាន់ទោសអូសដំណើររៀនលើកលែងទោសឲ្យគេចឹងតើហើយអានឹងសិតតែជាប្រព័ន្ធការពារហើយនឹងធ្វើឲ្យផែនដីនេះ មានសុខុមាលភាពល្អអឺចិត្តរបស់យើងនឹងរស់នៅបានសុខ ចិត្តរបស់យើងនឹងបានសុខដោយសារ វាមានសារធាតុចិញ្ចឹមចិត្តនឹងល្អល្អច្រើនប៉ុន្តែផ្ទុយទៅវិញណាបើឲ្យ អាពួកលោកធរនេះចូលណាវាធ្លាយគុណធរអស់អឺពេលគេសរសើរជួលូតទៅពេលគេនិន្ទាវិញមួម៉ៅក្តៅក្រហាយពេលគេធ្វើតាមនឹងទៅអឺមោទនភាពពេលបានជោគជ័យអីមួយលូតកឆាប់កឆេង អួតគេអួតឯងដល់ពេលគេទម្លាក់មកវិញចឹងទុកក៏មូម៉ៅក្តៅក្រហាយឬក៏ចាញ់ឬក៏រោស៊ីខាបទុកក៏តុកសិចពិបាកចិត្តពេលស្រឡាញ់បានដូចចិត្តហ្នឹងក៏អូសបាយមែនតើដល់ពេលព្រាត់ទៅក៏មូម៉ៅហើយអាហ្នឹងសិតតែអាប្រព័ន្ធការពារអូโซនរបស់យើងហ្នឹងធ្លុះយើងអាលោកធរនេះមកពាល់ត្រូវយើងហ្នឹង អាហ្នឹងគ្រោះថ្នាក់យើងយើងកាត់ទុកច្រើនណាស់អញ្ចឹង គិតអីត្រូវអាបើទោះជាល្អកើតឡើងក៏យើងល្អបូកនឹងល្អអញ្ចឹងទៅឧទាហរណ៍ទៅពេលខ្លះអ្នកខ្លះរឿងល្អកើតឡើងប៉ុន្តែឆ្លើយតបទៅជា negative វិញទៅជាអវិជ្ជមានឧទាហរណ៍ថាអឺមិត្តភ័ក្តិអ្នកជិតខាងថោស៊ីមាន មានកិត្តិយសគេឈ្មោះឯងណា ចាប់ដើមឆេវឈួលអឺវាមិនខ្មេះអីទេអញនៅក្បែរវាមិននឹងវាគ្មានអីណាគ្រាន់បើជាងអញទេហើយចាប់ដើមលើកចំណុចខ្សោយអូវាមីនេះវាចាស់ហ្នឹងវាចេញចេញចេញចេញហើយតាមពិតគេវាបានដោយសារសមត្ថភាពឬក៏ប៉ុនគេពីអតីតមកយើងមិនដឹងដែរយើងវាគ្មានប៉ុននឹងត្រូវគេស្រឡាញ់គេរាប់អាននៅគាត់ជាប់គ្នារៀននៅបន្ទប់ជាមួយគ្នា ឬក៏កើតក្នុងគ្រួសារជាមួយ គ្នាវាសនាវាមិនដូចគ្នាបួនសម្ពីបួនសម្ពី បាបហ្នឹងមិនដូចគ្នាឥឡូវនេះបើសិនជាយើងទៅចំណាយគឺការរឿងល្អវាត្រូវថាអូយើងអបអសាទរដែលបានជោគជ័យយើងទៅចេញមកចេញនិយាយជាសម្ដីមកមិនមែនត្រឹមតែអបអរក្នុងចិត្តទេចាដល់ពេលយើងឆ្លើយតបខុសលទ្ធផលមានបានស្អីអាគេនៅតែល្អ ហើយឯងនេះដេកកើតទុកដើររំពេចាំលើទុះកំហុសរបស់អ្នកតៃចឹងទៅអាហ្នឹងគិតខុសវានាំឲ្យកើតទុកច្រើនណាស់តែយើងតោះឡាយើងប្រយ័ត្នប្រយែងយើងស្វែងយល់អំពីដំណើរនៃជីវិតនេះបើឧទាហរណ៍ថាបើយើងឆ្លងភ្នំហ្នឹងកាលពីសម័យបែកប្រពន្ធថ្មីថ្មីគេនាំគ្នាទៅជាដែនថៃហ្នឹងគេត្រូវឆ្លងភ្នំទៅអញ្ចឹង អញ្ចឹងម្នាក់ម្នាក់ចង់រោផែនទីដើម្បីដើរដើរកុំឲ្យវែងតាមវែងទៅវាអាចស្លាប់នៅក្នុងព្រៃនឹងឬក៏ជន់មីនអីចឹងតែយ៉ាងណាជីវិតរបស់យើងនឹងតែយើងអត់មានអត់ដឹងអត់ស្គាល់ផែនទីនៃជីវិតនឹងយើងដើរវល់ជជុលជជោកហួសផ្លូវលិចកើតមានន័យថាយើងអត់បានដឹងអំពីថាជីវិតនឹងវាជួបវាមានឆ្វេងវាមានស្ដាំអញ្ចឹង វាមានដើរទៅឬក៏បើកឡានទៅវាមានកលិកកលុកកលាក់វាមានអឺស្ទះផ្លូវវាមានអឺស្ពាននឹងគេធ្វើវាឲ្យផ្លូវវៀងអីចឹងទៅ អ្នកខ្លះតុកសិចក៏បាក់ចិត្តអឺខ្ញុំគិតថាភាពលើកមកចំណុចទៀតចាស់អឺនឹងបញ្ចប់ហើយឧបមាថាក្នុងផ្ទាំង ដាក់ខៀនមួយហ្នឹងអឺយើងមើលចំណុចខ្មៅនេះមួយចាស់អាហ្នឹងមានរឿងមួយទេរឿងហ្នឹងគ្រូគាត់ដាក់វិញ្ញាសាមួយគាត់អត់ដាក់អីគាត់ដាក់ផ្ទាំងកណ្ផ្ទាំងกระดาษមួយហើយដាក់ចំណុចខ្មៅមួយហើយកូនសិស្សសួរថាលោកគ្រូមិនអត់ដាក់សំណួរអញ្ចឹងអ្នកគ្រូនឹងប្រាប់ថា ប្អូនអธิบายអ្វីដែលប្អូនឃើញនៅលើกระดาษហ្នឹងទៅអញ្ចឹងម្នាក់ម្នាក់ចាប់ផ្ដើមនិយាយពីចំណុចខ្មៅនឹងវាពណ៌ខ្មៅវាទំហំប្រប៉ិនមេដៃវានៅចំណុចកដាលរបស់กระดาษស្អីស្អីស្អីស្អីស្អីអញ្ចឹងទៅម្នាក់ម្នាក់អธิบายពីចំណុចខ្មៅរបស់กระดาษហ្នឹងដល់ពេលអ្នកគ្រូយកមកមើលគ្មានអ្នកណាមួយបានអธิบายអំពីផ្ទៃសរបស់กระดาษនេះទេអត់បានអธิบายទេ អ្នកគ្រូបញ្យល់ថាក្នុងជីវិត នេះវាមាន ចំណុចខ្លះជាចំណុចខ្មៅវាមានអឺរឿងដែលមិនល្អកើតឡើងក្នុងជីវិតវាមានរឿងអឺដែលជារឿងអពមង្គលរស់ស៊ីខាតគេស្ដីគេបន្ទោសម៉ែឪស្លាប់គេក្បត់ចិត្តមានសង្សារឬក៏ប្រពន្ធ ក្បត់ប្តីក្បត់អីចឹងទៅវាជាចំណុចខ្មៅមួយក្នុងជីវិតទេតាមពិតទៅជីវិតយើងផ្ទាំងសទាំងមូលហ្នឹងអញ្ចឹងអ្នកខ្លះឲ្យតម្លៃថាជីវិតនឹងខ្មៅងងឹតដោយសារចំណុចខ្មៅនឹងមួយអត់បានពិចារណាមើលថាអ្នកខ្លួនឯងមាន ដៃមានជើងមានភ្នែកមានក្រុមគ្រួសារមានផ្ទះមានស្បែកមានម៉ែមានឪមានខួរក្បាលល្អហើយបើទោះជារបស់នឹងបាត់បង់ទៅមួយក៏នៅសល់មានមកកគូកទៀតនៅសល់ថ្ងៃនេះនឹងថ្ងៃស្អែកសម្រាប់បន្តទៅទៀតដែរវាភ្លេចគិតដែរហើយយើង យើងបដោតទៅលើតែអាចំណុចខ្មៅភ្លេចមើលអាចំណុចស ពេញជីវិតដែលយើងមានណាអាហ្នឹងគិតខុសគិតខុសហ្នឹងហើយនាំស្ពាយអាចំណុចខ្មៅហ្នឹងទៅរហូតដល់ថ្ងៃងាប់ហើយគិតថាជីវិតហ្នឹងគឺថាខ្មៅងងឹតដោយសារចំណុចខ្មៅមួយហ្នឹងស្ពាយវាទៅតាមមិនព្រមបោះវាចោលឧទាហរណ៍ថាចំណុចខ្មៅហ្នឹងវាកើតម្សិលមិញអញ្ចឹងដាក់រនាំងខាំងថាយើងនៅសល់ថ្ងៃនេះហើយនឹងថ្ងៃ ស្អែកសម្រាប់រស់បន្តសម្រាប់ចាប់ផ្ដើមសារជាថ្មីគុំខ្មាស់គុំអៀងគុំតុកសិចគុំពិបាកចិត្តគុំយកពាក្យឌឺដង គេមកប្រឈប់ជីវិតខ្លួនឯងអានឹងមនុស្សទុនមនុស្សខ្សោយអ្វីបើឧទាហរណ៍ថាថ្ងៃលិចវាគង់នឹងមានថ្ងៃមួយទៀតរះមកវិញឯងបើវាមានរឿងអីអាក្រក់កើតឡើងវាមិនមែនមកជីវិតនឹងរឿងអាក្រក់រហូតទេវាមានរឿងល្អដែលអាចកើតឡើងហើយយើងអាចចាប់ផ្ដើមជាថ្មីថ្ងៃលិចមួយវាមិនមែនមានន័យថា ពិភពលោកនេះងងឹតសូនឈឹងឯងវាមានពេលត្រូវថ្ងៃរះឡើងវិញចាប់ផ្ដើមតែជាថ្មីជាងរឿងមួយដែលកើតឡើងជារឿងអាក្រក់មិនប្រកាសថាជីវិតនឹងវាអាក្រក់ទាំងអស់ហេបើឧបមាថាបើនិយាយពីរឿងទឹកភ្នែកត្បិតថាយើងយំមកវាហៀទឹកភ្នែកមកឬក៏យើងស្ងាបទៅវាហៀទឹកភ្នែកមកប៉ុន្តែទឹកភ្នែកនឹងអាចលាងភ្នែកយើងនឹងឲ្យឲ្យឲ្យស្អាតហើយអាចមើលពិភពលោកធម្មជាតិនេះបានច្បាស់ជាងមុន រឿងដែលកើតឡើងក្នុងអតីតកាលរឿងហ្នឹងខាតក្តីគេបោគេប្រាស់ក្តី គេក្បត់ចិត្តក្តីពង្រៀនឲ្យយើងថាអាចថ្ងៃក្រោយយើងអាចមើលមនុស្សនឹងច្បាស់ជាងមុនយើងអាចដឹងថាចំណុចខ្សោយយើងនៅត្រង់ណា យើងអាចអភិវឌ្ឍខ្លួនឯងឲ្យបាន ប្រសើរជាងមុនអ្នកជោគជ័យព្រះសម្មាសម្ពុទ្ធឬក៏អ្នកប្រាជ្ញធំធំអ្នកបើក business ធំធំហ្នឹងសួរថាមិនដែរ ជោគជ័យទេមិនដែលបរាជ័យថាបរាជ័យច្រើនជាងយើងទៅទៀតទៅទ្រាំតែគេបានជោគជ័យព្រះសម្មាសម្ពុទ្ធទ្រាំតែបានត្រាស់ហ្នឹងមិនដឹងជាបបាក់ប៉ុណ្ណាទ្រាំតែបានត្រាស់ហ្នឹងអញ្ចឹងអឺមិនមែនអ្វីអ្វីបញ្ចប់ត្រឹមថ្ងៃលិចទេថ្ងៃលិចវាគង់មាន ថ្ងៃរះឡើងវិញមុខទៀតទេមកចូលរួមប៉ុណ្ណឹងចាស់ចូលរួមប៉ុណ្ណឹងចាស់ចូលរួមប៉ុណ្ណឹងចាស់ចូលរួម